ខ្ញុំកណាឆ្ងល់ថាពេល បានរៀនអភិធម្មចិត្តក៏បាន ធូរស្បើយមួយផ្លេតហើយក៏កើតទុកវិញតើលោកម្ចាស់គ្រូមានវិធីណាឲ្យរងាប់ចិត្តបានខ្ញុំកណារៀនយូរហើយតែនៅតែមិនយល់សោះចិត្តចេះតែរវើរវាយពេញទឹកពេញដីហើយឆាប់ឆេវឆាវខុសពីធម្មតាសូមលោកចាស់គ្រូជួយបកស្រាយបំភ្លឺខ្ញុំកណាបានយល់ផង អឺវានៅតែត្រូវបង្កើន ការយល់នៅសភាពរបស់ចិត្តនឹងដដែលរៀនបាន ច្រើនបានតិចអីយ៉ាងណាប៉ុន្តែសំខាន់ស្គាល់ច្បាស់ហើយនៅពេលដែលយល់នោះវាត្រូវមានការសែបគប់ទៀតពីព្រោះនៅក្នុង សង្គមមនុស្សគឺជាសង្គមរបស់ពធជនរាល់ថ្ងៃហ្នឹងគឺជាសង្គមដែលធ្ងន់ដោយកិលេស ជាសង្គមដែលមិនអោយតម្លៃការសិក្សារៀនសូត្រផ្នែកចិត្តផ្នែកចេតសិករូបនឹងទេអាចថាអ្នករៀននឹងនឹងត្រូវបាន គេសើចចំអកផងអ្នករៀននឹងតើមានពេលវេលាអីចឹងទៅក្នុងទីសាធារណៈជួនកាលយើងពិបាកនិយាយចឹងដើម្បីឲ្យ ការយល់ដឹងនឹងបានល្អប្រសើរឡើងមិនខុសពីការរៀនភាសាទេ រៀនភាសាមួយ ដើម្បីឲ្យការសន្ទនានឹងបានរីកចម្រើន គឺទល់តែមាន conversation ការនិយាយរឿយរឿយសរសេររឿយរឿយនឹងឯងបានភាសានឹងប្រើការបានគ្រាន់តែរៀនឲ្យចោលរៀនឲ្យចោលរៀនប្រហែលឆ្នាំក៏អត់ចេះដែររៀនភាសាដូចអាធ្លាប់បរៀនសិស្ស អង់គ្លេសអាត្មាកាលអាត្មានៅភ្នំពេញអាត្មាសួររៀនប៉ុន្មានឆ្នាំខ្លះរៀនជិត10ឆ្នាំហើយប៉ុន្តែចេះតែអានធម្មតាចេះតែពាក្យសាមញ្ញសាមញ្ញអីចឹងទៅហើយអានប្រែហើយប្រែកើតចឹងទៅហើយដល់បិទទៅសភៅទៅនិយាយអត់កើតដោយសារអីរៀនប៉ុន្តែมันបានយកមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។ រៀនពធដូចគ្នាដែលហៅថាយល់ពធចេះពធពិតប្រកបហ្នឹងតលយកមកដាក់ក្នុងជីវិតបានអញ្ចឹងណាយល់ពាក្យតាមមេរៀនអានឹងជាលក្ខណៈបរិយ័តសុទ្ធហ្នឹងហើយឧទាហរណ៍ថាយើងរៀនពីតោសមូលចិត្តចឹងតោសមូលចិត្តឃើញទេប្រដាប់ត្រូវរៀនមានតែពីរដួងគាត់អត់ច្រើនទេតែអនុវត្តច្រើន អនុវត្តច្រើនមានន័យថាម៉េចថាចិត្តនឹងវាកើតញឹកកើតញឹកអញ្ចឹងកើតញឹកមានន័យថាម៉េចមានន័យថាត្រូវដឹងញឹកដឹងរាល់គណៈដែលវាកើតឡើងនោះទៅចិត្តខឹងមិនមែនយើងខឹងទេគណៈដែលវាទាស់ចិត្តចិត្តទាស់មិនមែនយើងទាស់ទេឃើញទេបដិខៈថ្នាំងថ្នាក់ចិត្តថ្នាំងថ្នាក់មិនមែនយើងថ្នាំងថ្នាក់ទេដឹងរឿយរឿយអញ្ចឹងហ្នឹងហើយ ហេតុនេះបានតែពេលខឹងវាមិនងាយបាត់សោះអញ្ចឹងសតិវាអត់កើតដល់សតិអត់កើតទៅវាអត់មានឃើញថាចិត្តខឹងអញខឹងបដ ாய் អញខឹងទៅរហូតអញ្ចឹងកុំឲ្យវានៅតែក្នុងសភៅកុំឲ្យវានៅតែក្នុងមេរៀនត្រូវមើលវាមែនទែននៅក្នុងចិត្តយើងនេះ ទេរៀនពីចិត្តប៉ុន្តែកន្លែងត្រូវមើលមិនក្នុងសភៅទេណាកន្លែងត្រូវពិនិត្យកន្លែងប្រតិបត្តិមិនមែនក្នុងសភៅទេ ហ្នឹងហើយកន្លែងទៅរៀនកន្លែងប្រតិបត្តិគឺក្នុងចិត្តមែនតែនសិភៅធោរៀនពីចិត្តប៉ិនចិត្តមែនតែននៅនេះអញ្ចឹងណារៀនពីចិត្តតែចិត្តមែនតែនៅនៅក្នុងកាយយើងនេះហ្នឹងហើយដល់តែចេះចិត្តនៅក្នុងកាយរៀងរៀងខ្លួនហ្នឹងអាហ្នឹងបានហៅថាចេះធម៌មែនតែនបើគ្រាន់តែចេះតែអានថាតាមសភៅទេឧទាហរណ៍ថា លោភមូលចិត្ត8ដួងឧបេសោមនស្សសាហកតាំងតិដ្ឋិកតសម្បយុតតាំងអសង្ខារិកាំងលោភមូលចិត្តប្រព្រឹត្តទៅជាមួយសោមនស្សវេទនាសម្បយុតជាមួយតិដ្ឋិជាអសង្ខារិកៈមានកម្លាំងខ្លាំងអញ្ចឹងតាមសភៅ ប៉ុន្តែអាលោភមូលចិត្តទី1ហ្នឹងវាកើតមែនទែនកើតនៅណាថាកើតនៅណែនៅណែអានោះ content ទីដែរហ្នឹងហើយអញ្ចឹងពេលអនុវត្តពេលប្រតិបត្តិហ្នឹងមិនមែនត្រូវបើកសភៅប្រតិបត្តិទេហ្នឹងហើយគ្រាន់តែយើងមើលវាអត់ស្គាល់មិនដឹងអាណាអីអាណាអីបានជាយើងត្រូវការមេរៀនហ្នឹងដល់ពេលយើងមកគិតពិចារណាអនុវត្តក្នុងជីវិតប្រចាំថ្ងៃអឺ វានៅក្នុងចិត្តឯនេះទេ ដែលព្រះសម្មាសម្ពុទ្ធតាមដានតែចិត្តមួយហ្នឹងណាប៉ុន្តែតើស្គាល់ប្រភេទចិត្តហ្នឹងហ្នឹងហើយហើយចិត្តចេះតែរវើរវាយពេញទឹកពេញដីអានឹងចិត្តអីចិត្តរវើរវាយមោហៈមូលចិត្តអីទីនេះវាចេះទៀតពេលខាសសហកតាំងឧទ្ធចៈសម្បយុត្តੰ ចិត្តហ្នឹងអគណៈរវើរវាយហ្នឹងដឹងទៀតដឹងថាគណៈហ្នឹងចិត្តរវើរវាយមិនមែនយើងរវើរវាយទេចិត្តរវើរវាយហើយនៅពេលដែលចិត្តវាតាមដានចិត្តអញ្ចឹងអាចិត្តក្រោយបន្ទាប់វាតាមដានអាចិត្តរវើរវាយហ្នឹងឯងចិត្តហ្នឹងវាចាប់ផ្ដើមមកមូលវិញឯងនៅក្នុងរឿងដែលគួរដឹងវិញឯងប៉ុន្តែបើសតិអត់កើតឡើងទេចិត្តល្វើល្វេស្រាប់តែគិតអូចិត្តនឹងស្អីណានៃទេចិត្តអញ កាន់តែអកុសលបន្ថែមបន្ថែមបន្ថែមទៅធុញរឿងហ្នឹងទៀតអញរៀនថាគ្រប់គ្រងចិត្តហ្នឹងអាបាទឥឡូវចិត្តហ្នឹងវាអត់ស្ដាប់សោះធុញធុញធុញអឺគិតទៅអង្គុយសមាធិទៅសកត់ចិត្តម្ដងទៅណាឆ្កយទៀតចឹងមិនយើងឥឡូវនឹងជាប់តែរឿងនឹងជាប់តែធ្វើម៉េចឲ្យចិត្តស្ងប់នឹងឯងតែมันបានដឹង ថាចិត្តប្រកបដោយអីតាមសភាវៈដែលវា កំពុងធ្វើការនឹងឯងពេលនេះក្នុងសតិប្បដ្ឋានវិបស្សនា តែព្រះបរមគ្រូឲ្យតាមដានចិត្តហ្នឹងមាន តាមដានពេលស្ងប់អីណាបើវាស្ងប់ក៏ស្ងប់ទៅណាមិនស្ងប់ឲ្យបង្ខំវាឲ្យលែងស្ងប់ទេប៉ិនបើវាមិនស្ងប់ក៏ដឹងដែរថាគណៈហ្នឹងចិត្តអត់ស្ងប់ទេដឹងអញ្ចឹងថាចិត្តហ្នឹងអត់ស្ងប់ទេដឹងអញ្ចឹងទៀតហើយដឹងអញ្ចឹងឲ្យវាល្មិចថាហ្នឹងរឿងចិត្តហ្នឹងមិនរឿងយើងផងហ្នឹងវាមានបាក់ចិត្តអីទៀតឃើញអត់ដកយើងចេញពីតំណែងបាត់ហើយវាជាការងាររបស់ចិត្តហ្នឹង គណៈចិត្តកំពុងរវើរវាយស្រាប់តែដឹងថាអូចិត្តនេះកំពុងរវើរវាយវាមិនបានវារវើរវាយថាអូវាប្រកបជាមួយឧទ្ធច្ចឧទ្ធចៈថាតួឧទ្ធចៈហ្នឹងបានវារវើរវាយអញ្ចឹងហ្នឹងវាទៅវាទៅសបាយចិត្តនឹងឃើញអាចិត្តរវើរវាយហ្នឹងទៅទៀតថាអូអានេះចិត្តនេះវាល្បិចកិច្ចកល ច្រើនណាមែនណាចិត្តនេះដូចមេយាអញ្ចឹងឃើញចិត្តវាតឯងអញ្ចឹងហ្មងជាអនត្តាហ្មងហ្នឹងហើយ តែវាអត់ទៀងទេបន្តិចទៅវារលត់ហើយអាហ្នឹងឃើញនៅក្នុង សាមញ្ញលក្ខណៈប៉ុន្តែបើយើងទៅបង្ខំវាឲ្យស្ងប់អានឹងវែងទៀតវែងធរទៀតព្រះសម្មាសម្ពុទ្ធសម្ដែងក្នុងសតបដ្ឋានបដិបត្តិហ្នឹងមានទៅ មានទៅប្រាប់ថាបើចិត្តទោសៈត្រូវហាមចិត្តកុំឲ្យទោសៈមិនថាអញ្ចឹងឯណាបើចិត្តនឹងប្រកបដោយលោភៈរាគៈត្រូវហាមចិត្តកុំឲ្យកើតរាគៈអត់ថាអញ្ចឹងទេ ចិត្តនឹងប្រកបដោយឧទ្ធចៈរវើរវាយត្រូវតែទុកចិត្តនឹងឲ្យស្ងប់ព្រះអង្គក៏អត់ថាអញ្ចឹងទៀតឃើញអត់ព្រះអង្គថាម៉េចថាបើចិត្តប្រកបដោយទោសៈដឹងថាចិត្តប្រកបដោយទោសៈហើយចិត្តនឹងក្តៅហើយណាឲ្យដឹងចិត្តនឹងប្រកបដោយរាគៈក៏ដឹងថាអូចិត្តនឹងមានរោគគឺរាគៈហើយណាឃើញចិត្តឃើញចិត្តហ្មងស្អីដែលជាតួឃើញហ្នឹងសតិ ហើយសតិហ្នឹងវាកើតពីអីជាមួយអីវាកើតជាមួយមហាកុសលដែលតែឲ្យតែកើតញឹកញឹកចិត្តហ្នឹងវាទៅជាស្ងប់ហើយស្ងប់អីគេស្ងប់អកុសលហ្នឹងពាក្យថាចិត្តស្ងប់ហ្នឹងយើងជួយចាត់ជាប់ចិត្តជាមួយនឹងអាចិត្តស្ងប់លោភៈឧទាហរណ៍យើងទៅអង្គុយបាន2 3ម៉ោងអញ្ចឹងសុបាយចិត្តអូចិត្តអញស្ងប់សុបាយហ្មងសុបាយទៅចិត្តអញស្ងប់អត់មានគិតអីទៀតអាហ្នឹងស្អីគេអត់ស្ងប់ទេអាកំពុងសុបាយហ្នឹងអត់ស្ងប់ទេអង្គលោភៈទៀតហើយ ប៉ុន្តែវាទៅសម្គាល់ថាចិត្តអញនឹងស្ងប់ហើយលោភៈសុទ្ធទេអត់មានស្ងប់ទេវាគ្រាន់តែស្របតាមតណ្ហាព្រោះតណ្ហាកំពុងតែចង់បានចិត្តស្ងប់ដល់ពេលវាបានស្ងប់អីអីចឹងទៅវាអត់គិតអីច្រើនក៏អជាមួយនឹងស្ងប់ហ្នឹងទៅអានឹងឡើងស្ងប់ហើយប៉ុន្តែយើងច្រឡំថាអូចិត្តខ្ញុំស្ងប់ដល់ហើយសុបាយចិត្តលោភៈថ្មីទៀតបានអត់ទាំងស្គាល់វាផងចម្រើនភាវនាស្អីចម្រើនទៅលោភៈហ្នឹងឃើញទេ ប៉ុន្តែសតិមិនរើសអារម្មណ៍ទេឃើញទេចិត្តប្រកបដោយមោហៈវែងដឹងថាអូចិត្តប្រកបដោយមោហៈឲ្យដឹងរៀនរៀនឲ្យដឹងហើយដឹងពេលណាមិនមែនដឹងក្នុងសភៅទេដឹងពេលអាចិត្តវាធ្វើការនឹងឯងចិត្តអីកើតឡើងក៏ដឹងថាចិត្តហ្នឹងហ្នឹងហើយហើយតួដឹងញឹកញឹកញយញយហ្នឹងហើយដែលជាឈ្មោះថាភាវនាភាវនាចម្រើនអីចម្រើនក៏ សលឃើញចម្រើនសតិហ្នឹងគឺចម្រើនកុសលហ្នឹងហើយបើកុសលវាកើតឡើងយឹកយឹកចិត្តហ្នឹងវាមិនស្ងប់ស្ងប់អីមិនមែនចិត្តឈប់ធ្វើការហើយទៅស្ងប់ទេថាវាស្ងប់អកុសលតួចិត្តស្ងប់ចិត្តស្ងប់ហ្នឹងត្រូវត្រូវយល់នៃវាឲ្យបានគឺស្ងប់អកុសលមិនមែនស្ងប់ចិត្តដូចដេកលក់ឈឹងមិនមែនទេហ្នឹងហើយបើយើងសំដៅថាស្ងប់នឹងអត់គិតអីច្រើនអីណាណីចុះដេកលក់ឈឹងមានគិតអីវាអានឹងចម្រើនដែរ សមុខខុលអាហ្នឹងវាមានលវលវាស្អីវាអាហ្នឹងអាហ្នឹងគូចម្រើនដែរអាសមុខខុលអត់ដឹងអីសោះហ្នឹងអត់ទេមិនអញ្ចឹងទេរឿងអ្នកបដិបត្តិធម៌ហងៃចង់ចង់ទៅបានអាចិត្តស្ងប់នេះគឺចង់អញ្ចឹងចង់តែកុំគិតអីហ្នឹងឯងហ្នឹងហើយកុំអោយវារវល់ច្រើនកុំអោយវាខ្វល់ច្រើនចង់អោយតែចិត្តស្ងប់ហ្នឹងឯងកាលណាចង់ហ្នឹងវាខុសបាត់ហើយធម៌ទាំងឡាយវាមានអាស្រ័យយើងចង់អី វាកើតពីបច្ច័យរបស់វាអញ្ចឹងបានជាព្រះបរមដមេពភៈហ្នឹងអង្គឲ្យឈ្មោះថាត្រៃសិក្ខាឃើញទេសីលសិក្ខាសមាធិសិក្ខាឬក៏ចិត្តសិក្ខានិងបញ្ញាសិក្ខាសិក្ខាប្រែថាម៉េចថារៀនយើងចិត្តតែរំលងការរៀនមកជាច្រឡំធัวហ្នឹងហើយអញ្ចឹងបានញាតញោមទៅបដិបត្តិ4 10ឆ្នាំទៅត្រឡប់មកសួរវិញអានឹងមិនដែរឃើញទេ ថ្ងៃមុនខ្ញុំមានចដូនម្នាក់គាត់កាន់បោសុតហ្នឹងឲ្យធ្វើសមាធិឡើងជាង10ឆ្នាំហើយប៉ុន្តែចិត្តហ្នឹងនៅតែខឹងឥឡូវមិនអញ្ចឹងហ្នឹងហើយមកពីមលងកន្លែងត្រូវរៀនយើងទៅធ្វើបដ ாய் អាហ្នឹងយកធัวទៅធ្វើបដ ாய் យកកិលេសយកទៅបដិបត្តិហ្នឹងមានយកសតិទៅបដិបត្តិឯណាឲ្យទៅតាំងចិត្តថាអញទៅបដិបត្តិធัวគ្មាន បានបដិបត្តិធัวស្អីទេគឺកិលេសវាដើរតួជាអ្នកបដិបត្តិ ព្រោះអ្នកបដិបត្តិមិនមែននរណាឡើយគឺតួសតិតាសតិតាដែលវាបដិបត្តិសតិតាដែលមានតួនាទីបដិបត្តិហ្នឹងហើយបដិបត្តិចំពោះអីបដិបត្តិចំពោះអារម្មណ៍ដែលវាគូដឹង ថាជាអីនោះ